តែជុំវាមិនដែរធូបងអូនធូតែភ្លើងខ្លាំងជាងជំរាបសួរជំរាបសួរបាទសួស្តីបងប្អូនសួស្តីហ្នឹងហើយថ្ងៃនេះមានវីដេអូសាកល្បងកំពុងតែសាកល្បងមួយទៀតបងប្អូន អានេះជាប្រភេទម៉ូទ័រម៉ាស៊ីនបោកខោអាវបងប្អូនហ្នឹងហើយដូចថ្ងៃមុនថ្ងៃមុនខ្ញុំបានដោះរើហ្នឹងហើយកែច្នៃលួសវាបន្តិច ដើម្បីឲ្យវាវាវាភ្លើងវាខ្លាំងបងប្អូនចេញភ្លើងឲ្យខ្លាំងហ្នឹងហើយហើយគឺកម្រងការរបស់ខ្ញុំហ្នឹងគឺខ្ញុំចង់ធ្វើអាប្រភេទម៉ាស៊ីនវិលជុំខ្នាតតូចបាទនេះខ្ញុំវាយទូហ្នឹងហើយខ្នាតតូចតែកម្លាំងវ៉ាត់វាខ្ញុំគិតថា អាចបំពាក់ឧបករណ៍អេເລັກត្រូនិកបញ្ចូលទៅខ្លះធ្វើម៉េចឲ្យបាន2000វ៉ាត់បងប្អូនឲ្យបាន2000វ៉ាត់ឥឡូវខ្ញុំកំពុងចាប់ដើមតេស្តភ្លើងសាក់មើលបាទមុនមុននឹងការដែលថាឆ្នៃប្រឌិតបាទគេហៅថាកាត់ត កាត់តខាងក្នុងវាហ្នឹងលួសពួកនេះ បាទវាមានច្រើនដុំណាហ្នឹងហើយបាទថ្ងៃមុនខ្ញុំបានកាត់តបាទឆ្នៃប្រឌិត គឺបន្ថែមកម្លាំងភ្លើងហ្នឹងហើយអត់បានខ្ញុំគិតថា ដំបងខ្ញុំគិតថាខ្ញុំរុំសាថ្មី តែមើលទៅគឺលួសគេធំហើយគេរុំមកល្អហើយយើងមិនបាច់រុំទេ តែយើងកាត់តដូចថាយើង ប្រគប់តជាសេរីជាសេរីជាសេរីមកឈុតមកឈុតឈុតឈុតអញ្ចឹងបងប្អូនហ្នឹងហើយដើម្បីឲ្យកម្លាំងអំពែវាខ្លាំងហើយកាលណាកម្លាំងអំពែខ្លាំងគឺហ្នឹងហើយគឺគេហៅថាភ្លើងខ្លាំងបាទអូខេឥឡូវថ្ងៃនេះខ្ញុំបាន សាក់តប្រភេទប្រភេទចាស់ហើយដើម្បីខ្ញុំតេស្តជាមួយអំពូលភ្លើងហើយខ្ញុំសាក់ពវលវាបាទហើយខ្ញុំបានបិទអាសញ្ញានេះដើម្បីបាញ់ជុំវាបងប្អូនហ្នឹងហើយដើម្បីប្រើឧបករណ៍បាញ់ជុំនឹងចង់ដឹងមួយចង់ដឹងសាក់មើលយើងពវលប្រមាណជុំហើយភ្លើងចេញប្រមាណវ៉ុលនឹងហើយហើយខ្ញុំខ្ញុំគិតថាខ្ញុំសាកជាមួយឧបករណ៍នេះដែរគឺកង់ដងបងប្អូនកង់ដងនេះវាអាចបន្ទប់ បន្ទុកភ្លើងនៅក្នុងហ្នឹងហ្នឹងហើយហើយបើថាយើង ប្រើកង់ដុងធំវ៉លធំហ្នឹងភ្លើងវាឡើងកាន់តែខ្លាំងបាទនេះខ្ញុំប្រើកង់ដុង450វ៉ល470អឺមីក្រូមីក្រូហ្វារ៉ាត់បាទហៅតាមឈ្មោះវាហ្មងទៅបើថាយើងហៅជាសាមញ្ញយើងអត់ដឹងហៅតាមឈ្មោះជាងហ្មងទៅបាទហើយខ្សែនេះវាជាប្រភេទ Delamo ប្រភេទ motor ខ្សែ3 motor brushless ហ្នឹងបាទខ្សែ3បងប្អូនតែឥឡូវខ្ញុំសាកថាខ្សែមួយគូបានហើយតែពេលយើងទៅតមែនតែនអញ្ចឹងទៅយើងដាក់ប្រភេទយោតយោតពួកនេះ3គ្រាប់ក៏បានឬមួយក៏យើងតយោតប្រភេទនេះបាទយើងតជាប្រភេទនេះទៅហ្នឹងហើយ3ចេញ2បាទ3ចេញ2មានន័យថា3តសៃលួសនេះបាទ3តសៃហ្នឹង គឺយើងចូល1 2 3ទៅហើយចេញដកបូកមកបាទអញ្ចេះក៏បានហ្នឹងហើយឬមួយក៏យកទៅទិញយោតប្រភេទយោតជើង5មកតែម្ដងក៏មានដែរហ្នឹងហើយយោតប៉ណ្ណេះបងប្អូនប៉ុណ្ណេះហើយជើងវា5ចូល3ចេញ2អូខេចេញទៅជាម៉ាស់ភ្លើងហ្មងជាភ្លើង DC តែឥឡូវវានៅភ្លើង AC បងប្អូនអូខេឥឡូវខ្ញុំគិតថា ខ្ញុំសាកបាទខ្ញុំសាកភ្លើងឆ្លងកាត់កងដងបាទឆ្លងកាត់កងដងហើយនឹងមិនឆ្លងកាត់កងដងតើភ្លើងវាឲ្យយ៉ាងម៉េចខ្លះអូខេខ្ញុំអត់ដូចថាខ្ញុំអត់ផ្ដាច់អត់ផ្ដាច់វីដេអូទេខ្ញុំដាក់ជាមួយជើងបន្តិចសិនហើយយើងមកតេស្តទាំងអស់គ្នាបាទដាក់ជាមួយជើងមកផ្លេតហ្នឹងហើយវាញោមបន្តិចអូខេមើលឃើញប៉ុណ្ណេះណា នឹងហើយឥឡូវខ្ញុំខ្ញុំយកអានេះចេញសិនបាទយកអានេះចេញសិនដាក់ក្រៅសិនហើយយើងមកសាកពវលបន្តិចហើយដើម្បីមកឆែកភ្លើងអានេះយើងមិនទាន់ឆ្លងកាត់យោតហ្នឹងគឺជាប្រភេទភ្លើង AC បាទហើយអញ្ចឹងខ្ញុំតាំងនាការជាប្រព័ន្ធ AC ទៅបាទមកឃើញបងតើបន្តិចណាមើលអត់ចង់ឃើញណា ចង់ឃើញដាក់ចេះអូខេមកឃើញហើយនឹងសៀតវាសិននឹងសៀតមិនដឹងជាប់ឬអត់ទេបាទហើយខ្ញុំសាកពវល់វាបន្តិចអឺភ្លើងឡើងបាទ ជុំតិចបងប្អូនជុំតិចមែនតើឃើញបងប្អូនភ្លើងឡើងបាន54វ៉ុលនឹងហើយឥឡូវខ្ញុំដាក់ឆ្លងកាត់អឺកងដងម្ដងដកចេញសិនបាទខ្ញុំឆ្លងកាត់កងដងម្ដងខ្ញុំបានតជា ជាដូចបាទជាដូចដបហ្នឹងហើយដាក់ចេះមកនេះដូចកងដងបាទអានេះវាឆ្លងកាត់យកទេណាបងប្អូនឆ្លងកាត់យកហើយអញ្ចឹងវាត្រូវកើតជាភ្លើង DC វិញហើយបាទដាក់ចេះហ្នឹងហើយខ្សែនេះចេញពីនេះទៅអូខេឥឡូវចេញមកវាស់អានេះម្ដងហើយខ្ញុំបវលជុំវា ប្រហាក់ប្រហែលដដែលចុះណាខាងណាបូកដកចេះអូខេទៅពេលឆ្លងកាត់យកវាមានបូកដកបងប្អូនហើយអានេះក៏ខ្ញុំមកតាំងកន្លែងបាទកន្លែង day saving ដែរខុសកន្លែងអូខេសាក់ Google មក ភ្លើងវាដកស្មើពេលវាចង់របត់អញ្ចឹងដោតអានេះខុសខុសបកដកយើងគេប្រវត្តិសាស្ត្រថ្មីប្រវត្តិ គឺចេះហ្មងសៀតណាស់ហ្មងអាចសៀតខាងនេះមួយបោកដករបស់វាបាទពវលសាថ្មីមកភ្លើង100ជាងវ៉លបងប្អូនហ្នឹងហើយ យើងពវលជុំបហៈបាយគ្នា តែភ្លើង100ជើងវល់ហ្នឹងហើយភ្លើង107វ៉ុល108វ៉ុលមើលអត់ឃើញឃើញទេដងទៀត112វ៉ុលជុំរៀងលឿនតិចខ្ញុំបាញ់ជុំសាក់មើល មើលឃើញបងជុំវា167ជុំពវលប៉ុណ្ណេះហើយភ្លើងវានៅបៀមបងប្អូនវានៅបៀមនៅ ក្នុងកងដងនេះដោះចេញសិនហើយខ្ញុំយកអានេះគៀមើល អូនឹងខ្លាំងបងប្អូនអូខេឡើងភ្ញាក់បាទឥឡូវដាក់នេះចេញមានតេះជាមួយបាទយកនេះចោលសិនបាទតេះជាមួយពូនេះបន្តិចអានេះជាពូល LED ហ្នឹងហើយតើយើងពវល់ទៅវាភ្លឺប៉ុណ្ណាបាទអានេះ ឆៅឆៅសិនបងបងបាទឆៅឆៅសិនអត់ទាន់សងកាត់កងដងទេអឺចាប់ដើមភ្លើងវាឡើងចុះតាមជុំហើយពវលរាំងតឹងបងប្អូនរាំងតឹងអត់ដាក់កងដងអញ្ចឹងពវលរាំងតឹងបាទប្រហែល 160ជុំក្នុង1នាទីជុំយឺតមែនតើណាមើលបងមើលតែតឹងអូខេខ្ញុំដាក់ឆ្លងកាត់កងដងតែមើលដាក់ឆ្លងកាត់កងដងគឺកំពុងតេស្តសាកបងប្អូនធ្វើមិនក្តៅឲ្យជុំតិចហើយភ្លើងខ្លាំងហ្នឹងហើយ ខេទៅពេលឆ្លងកាត់កងដងហើយមកដល់ទៅនេះវិញនេះហើយដាក់នេះដល់1 2 3ណាឃើញទេជុំតិចជាងដើមតែភ្លឺខ្លាំងមានន័យថាភ្លើងខ្លាំងឈប់ហើយតែកងដងវានៅបញ្ចេញភ្លើងមិនទាន់អស់ ហើយធូរទៀតបងប្អូនភ្លើងខ្លាំងហើយធូរបាទខ្លាំងហើយធូរបាទកំពុងសាកមួយថ្ងៃមួយថ្ងៃរវល់មែនតើបងឥឡូវសាកជុំនេះមកជុំ130ជុំហ្នឹងមិញ160 170ដល់ភ្លឺម្ដងប៉ុណ្ណឹងផង សាអានេះគេគេលើយើងថាអំពូល LED ហ្នឹងភ្លើងបណ្ណាក៏វាភ្លឺដែរមិនចឹងបងប្អូនហ្នឹងហើយតែខ្ញុំដោះអានេះសិនខ្ញុំសាកម៉ូទ័រជាបងប្អូនចាប់ចាប់ឲ្យឆក់ហ្នឹងអាដាក់ចោះសិនខ្ញុំសាកជាមួយម៉ូទ័រឈូសដែកម៉ូទ័រជាដែកចំណុចចំណុចដាក់ចេះមកឃើញហ្នឹងណា ហ្នឹងអានេះសាក់ត្រង់ត្រង់សិនញ៉ាំប្រហើបបន្តិចអូខេអូតឹងកូនតែមកតើវិលតឹងតឹង ទៅតឹងមែនតើតែតឹងប្រវល់ដល់មកខាងបានណានៅជុំវា109ជុំណាសាក់ថ្មីទៀតឆ្លងកាត់ឆ្លងកាត់កងដងនោះវិលចុះវិលឡើងហត់តាបាទឆ្លងកាត់កងដង កងដងវាជួយតម្លើងភ្លើងបងហើយចាំមើលខ្ញុំដបជាមួយភ្លើងរត់ឲ្យមើលកងដងហ្នឹងតែកងដងហ្នឹងខ្ញុំដបជាមួយភ្លើងរត់ភ្លើងឡើងឡើងប៉ុណ្ណាភ្លើងរត់ធម្មតាវា220 230វាមិនមិនលើសពី225ទេអូខេឥឡូវដោតឆ្លងកាត់កងដងឡើងបងតែជុំវាមិនដែរ thù gòn thù tập lên sang trường thù ấy lên khlang tiệt và lượng tích dân là ngày chung mình tích muối ហ្នឹងយើងប្រើខ្សែពីរហ្នឹងហើយដាក់ខ្សែ3ភ្លើងឡើងមកដូចគេថាខ្សែ2ភ្លើង110ហើយដាក់ខ្សែ3ទៅវាឡើងមកលើហ្នឹងជិត100ទៀតអូខេនេះមានន័យថាយើងអាចទៅបន្តពូជបានហើយបន្តពូជបានហើយ បងប្អូនបងប្អូនចង់បានលក់វិញចង់បានលក់វិញកែច្នៃហើយចង់បានលក់វិញហ្នឹងហើយលក់វិញទៅខ្ញុំធ្វើសារថ្មីទៀតតែឥឡូវដឹងក្បួនហើយបាទធ្វើលឿនហើយបាទកែវាអញ្ចឹងហ្នឹងហើយម៉ូទ័របាទម៉ូទ័រម៉ាស៊ីនបោកខោអាវបាទប្រភេទម៉ូទ័រម៉ាស៊ីនបោកខោអាវពួកអាសេរីថ្មីហ្នឹងបងហ្នឹងហើយម៉ូទ័រខ្សែ3ម៉ូទ័រ brushless ហ្នឹង để dạ. ok thế là liền xạ anh chẳng tới đi tha về về đi tha về ai trao bàn chẳng tới về mình cầm lăng chặn tịch và xạ tới chân xạ tới chân tập tê xạ của đấy mình cầm lăng mình cầm lăng cài chân này thế và liền xạ mấy bốn ừ, thu một tên của ធូរមែនតើបងប្អូនណា cùng tên đó ừ. lên mình là biếm ừ. lên đóng tiết đóng tiết Đây, mất khởi này. Bây giờ mình lẹ một khởi. សុយចាំមើលខ្ញុំដាក់នេះផ្ទុះខ្លាំងហ្នឹងបងប្អូនផ្ទុះខ្លាំងមែនតើណាទៅខ្លាំងអូខេបងប្អូនបាច់ញើលហាមសាសាអានឹងបាច់ញើលហាមអូខេអញ្ចឹងអាចបន្តពូជបានហ្នឹងហើយហើយខ្ញុំគិតថារោមតើបាទរោមតើ ម៉ូទ័រតិចតូចបានហើយហើយយើងដាក់អាគេហៅថាប្រអប់លេខប្រអប់លេខខាងម៉ូទ័រជុំលឿនតែខាងនេះកុំអោយលឿនពេកយើងធ្វើជុំឲ្យទៅទុំ200ជុំអីបានហើយមិញ100 100ជាងជុំវាបាន170វ៉ុលជាងហើយហើយតែអញ្ចឹងយើងធ្វើជុំវាឲ្យទុំ250ជុំបានហើយតែឲ្យម៉ូទ័រហ្នឹងជុំវាពេញដៃវាទៅពេញទីទៅម៉ូទ័រហ្នឹងវា1000ជាងជុំរបស់វាទៅគឺកាលណាម៉ូទ័រអូសម៉ូទ័រអូសហ្នឹងជុំលឿន motor នឹងវាធូរវាអត់តឹងទេបាទហើយអានេះជំតិចអញ្ចឹងមានន័យថាយើងដាក់យើងដាក់ម្ញងពីខាងលឿនបាទបន្ថយមកឲ្យយឺតវិញមានន័យថា motor ហ្នឹងធូរតែវាអាចទាញភ្លើងចេញចេញបានច្រើនអូខេបាទអរគុណច្រើនបងប្អូនមិនមកចាំមើលបើថាអាចមានដំណើរការទៅមុខបន្តិចទៀតខ្ញុំនៅមកថតបង្ហាញទៀតបាទចែកលេខគ្នាទៅហ្នឹងហើយសិតតែអ្នកឆ្នៃប្រឌិតស្រាវជ្រាវហ្នឹងបងប្អូនបាទអូ ខេបាទអរគុណច្រើនណាស់វីដេអូនេះបើថាចូលចិត្តក៏ជួយ subscribe ផងហើយបើថាមិនចូលចិត្តទេគាត់នៅមើលជា idea បាទបងប្អូនមើលជា idea ទៅបាទជួយ subscribe អ្នកមួយទៅដើម្បីឲ្យឲ្យកម្លាំងចិត្តខ្ញុំនឹងធ្វើវីដេអូបន្តទៀតខ្ញុំនឹងព្យាយាមសាកល្បងអ្វីដែលមកផ្លែកផ្លែកអញ្ចឹងបងប្អូនគឺចង់និយាយថាខ្ញុំធ្វើតលតបានមួយបាទហ្នឹងហើយ ខ្ញុំកម្រងការខ្ញុំចិត្តខ្ញុំចង់ពំពាក់អេເລັກត្រូនិកដែរដូចនិយាយពីខាងលើហ្នឹងឲ្យបាន2គីឡូបាទម៉ាស៊ីនមួយនេះ2គីឡូហើយវាយជាតូឲ្យចិត្តហ្មងហ្នឹងហើយហើយពេលយើងស្តាតអញ្ចឹងទៅមានមានសោដេអញ្ចឹងទៅដេទៅវាងើងដល់អញ្ចឹងទៅរួចទៅវាក៏ដើរទៅហ្មងខ្ញុំគិតថាអញ្ចឹងណាបងប្អូនអូខេអរគុណច្រើនបងប្អូន